អ្នកទាំងអស់គ្នាត្រូវចាំថាបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើអីមួយបើបានធ្វើបើបានសាកទៅធ្វើមិនក៏យើងបានឈ្នះ50%ហើយដែរតែបើសិនជាអ្នកទាំងអស់គ្នាអត់ធ្វើសោះគឺវា0%ហ្មងចង់និយាយថាសូម្បីតែឱកាសសាកក៏អត់មានណាអញ្ចឹងគឺអ្នកទាំងអស់គ្នាបោះបង់តាំងពីដំបូងបើសិនជាអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាខុសគេកុំខ្លាចនឹងភាពខុសគេរបស់យើងហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំទៅម៉ាឡេគេថាខ្ញុំកូនខ្មែរ ខុសគេដែរខ្ញុំមកខ្មែរគេថាខ្ញុំកូនម៉ាឡេខុសគេទៀតដែរដល់ពេលខ្ញុំចូលសិល្បៈថាអូកូននឹងហេតុអីបានគ្រួសាររកស៊ីមិនបានចូលសិល្បៈតែឯងនិយាយទៅខ្ញុំអ្នកទាំងអស់គ្នាខ្ញុំតាំងពីតូចមកគឺខ្ញុំខុសគេហើយគ្រប់គ្នាគឺព្យាយាមវាយតម្លៃខ្ញុំរហូតប៉ុន្តែហេតុអីបើខ្ញុំឆោតដល់រាល់ថ្ងៃហ្នឹងដោយសារខ្ញុំចង់សាកបើសិនជាថ្ងៃណាមួយបើខ្ញុំ fail ជាមួយនឹងការងារហ្នឹងមែនមិនក៏ខ្ញុំបានសាកហើយដែរមិនក៏ខ្ញុំបានព្យាយាមអា50%ដែលខ្ញុំមានឱកាសនឹងដែរហើយបើសិនជាខ្ញុំនៅតែបរាជ័យអូខេអានឹងខ្ញុំស្ម័គ្រចិត្តតែបើសិនជាអ្នកទាំងអស់គ្នាអត់សាកទេដល់អនាគតទៀតក៏អ្នកទាំងអស់គ្នាអត់មានឱកាសដឹងថា ខ្លួនឯងអាចនឹងអាចជោគជ័យជាមួយនឹងអីដែលអ្នកនរគ្នាចង់បាននឹង ដែរបើសិនជាយើងពិបាកមានអ្នកក្រៅគេពិបាកជាងយើងទៀតអញ្ចឹងយើងគួរតែស៊ូយើងស៊ូហើយបើសិនជាថ្ងៃណាមួយយើងបានជោគជ័យហើយយើងទៅជួយអ្នកដែលពិបាកដូចខ្ញុំអញ្ចឹងខ្ញុំតស៊ូតស៊ូដល់សពថ្ងៃនេះហើយដល់ពេលមានអ្នកណាគេដែលត្រូវការឲ្យខ្ញុំជួយលើកទឹកចិត្តគេខ្ញុំនឹងជួយជំរុញគេពីក្រោយដូចគ្នាអញ្ចឹងអ្នកនរគ្នាត្រូវតស៊ូ